អ្វីដែលបានមកមិនដូចចិត្តបងប្រាថ្នាតែប្រាប់ខ្លួនឯងត្រូវរៀនរងចាំបន្តប្រាពារឹងមក គឺជារូបភាពហាងកាហ្វេនិងប្លង់មួយចំនួនរបស់យកទៅលក់ឲ្យដោះស្រាយតាមហ្នឹងអ្នកទាំងអស់គ្នាថ្ងៃហ្នឹងចង់ញ៉ាំអីញ៉ាំមើលចាំយើងអ្នកភេអូខេខ្ញុំជឿមកពីបងបានបងក៏ចេះជឿចាប់ដែរណាពីនេះសាឃើញបើនេះសាឃើញក៏ល្អដែរដើម្បីឲ្យដឹងថាពួកយើងស្រឡាញ់គ្នាដឹងថាគ្នាស្រឡាញ់ហើយប៉ុណ្ណាចុះបើសិនហើយមានអីម្បាក់ចិត្តកុំភ្លេចប្រាប់គ្នាចាក់ឆ្នាំមកយើងណា ខ្ញុំចង់បានឡានជិះផ្ទាល់ខ្លួនស្អែកហ្នឹងនេះតានេះជាឡានបាយត្រូវអត់ហ្នឹងឯងឡានរបស់យើងទៅទិញថ្មីតាតែឡាននេះដូចជាថោកជាងរបស់មេតានេះតាមិនចឹងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯ គេដូរឡានលឿនដល់ហើយណោះនេះប្រហែលជាទៅ សុំបកឬមកក៏ទៅតាក់តងជាមួយនឹងប្រុសណាហើយទៅដឹងណែតែសង្ឃឹមថាមនុស្សដូចជានីសានេះមិនទៅតាក់តងប្តីរបស់គេណាឬមួយក៏ទៅទៅជក់ឈាមទៅបូមឈាមពីប្រុសណាដូចជាឪរបស់ឯងដែរហ៎ និយាយនិយាយម្ដងទៀតមើលនិយាយម្ដងទៀតមើលលេងសិនទៅកុំប៉ះពាល់ខ្លួនយើងស្មោកក្រោកម៉េចសំដីយើងមិនចាក់ដោរហ៎តើតដឹងថាមិនដូចឯងនេះវាចេះឈឺចាប់ដែរហើយសំដីឆ្កែវាចេះតែព្រុសហើយយើងនេះហ่าវាមិនចង់ស្ដាប់ ព្រោះអីវារៀងស្គាតាជាណាមួយតាជាគ្នាអត់ចូលចិត្តអាសលេងសំដីអីអន់អន់ចឹងទេយល់អត់ត្រូវហើយមនុស្សដូចជាឯងហ្នឹងវាជិះចាប់ណែអ្ហ៎ព្រោះឯងធ្លាប់តែធ្វើឲ្យគេឈឺចាប់ដែរកាហាយទៅឯងមិនពេញចិត្តមែនទេហែងគិតថាហែងនិយាយប៉ុណ្ណឹងយើងឈឺចាប់មែនទេពូម៉ាក់គ្មានថ្ងៃទេព្រោះអីនីសា គឺគ្មានពាក្យថាឈឺចាប់ទេយល់ទេត្រូវហើយ មនុស្សដែលអាត្មាញោមដូចឯងវាមិនចេះឈឺចាប់ទេព្រោះឯងធ្លាប់ធ្វើឲ្យគេឈឺចាប់ដាច់ហាយទៅឯងវាត្រូវចិត្តធ្វើអត់តាំងពីយើងដឹងហើយចេញពីក្រុមមកសម្ដីបានចម្រងចម្រើនណាណោះប៉ុន្តែទោះថងតនៅតែភ្លើតដែលហើយបើដឹងថាការពិតហើយនឹងនិយាយចេញមកធ្វើអីទៀតបធោ នេះយើងមនុស្សស្មានថាអាយល្ងងរហូតដល់ថ្នាក់ចង់វាយតក់ក្នុងសាលាប៉ុន្តែគិតថាអាយមិនហ៊ាននេះត្រូវអត់អើយយើងវាយឲ្យនៅសាលាទេព្រោះអីហ៎ខ្លាចខូច credit យើងណាមួយមកសាលាហ្នឹងទាំងនាយកសាលាលោកគ្រូអ្នកគ្រូមានអ្នកណាគេដែលមិនស្គាល់នីសាអូហឹមណែចាំសំដីយើងឲ្យច្បាស់នេះហងដូចជាយើងនេះហ៎ គឺមិនងាយបាក់ស្លាប់ទេយល់អត់ប៉ុន្តែយើងគិតថានៅថ្ងៃណាមួយ អាស្លាប់ផងបងឯងនេះប្រកាសជាធ្លាក់ដល់ដីចំខាននេះចាំតែមើលទៅ បានមកមិនសមមិនជាឡានដូចគ្នាសោះចង់ដឹងដល់ហើយថាបើសិនស្លាប់ហងបើឯងនឹងធ្លាក់ដល់ដីឯងវានៅគ្រាន់បាទៀតអត់យើងនឹងធ្វើឲ្យឯងគ្មានសល់អ្វីទាំងអស់ អត់ទេមែនតអូយសាតខ្លាំងណាស់ប្រកាសជាថ្លៃជឿហ៎មកប្រហែលជាអញ្ចឹងមកដៃណាអូយសាតខ្លាំងណាស់នេះខប់អើយខប់មកមួយពីរហើយសាតនេះមកខាងឯម្ដងតាមួយពីរបីអូយស្អាតស្អាតអូយស្អាតស្អាតដល់ដល់ស្អាតដល់ស្អាតដល់ស្អាត បាននេះថ្លៃណាស់មែនទេជូនទៀតដើរលេងតិចបានទេតាំងពីណាអឺនិយាយចឹងយើងក៏មិនដែរជូនពួកឯងដើរលេងទៅណាដែរមែនទេអញ្ចឹងមិនមិនចាំល្ងាចហ្នឹងយើងជូនពួកឯងទៅផឹកមិនដែរអូលីនយើងមានកដោមួយឲ្យឯងសំតោឲ្យពួកឯងអត់មានទេ គិតទៅចំណែងសាច់មានណាណោះបានរបស់ល្អល្អពីនីសារហូតនីសាស្រឡាញ់មាត់លំអៀងអត់ស្រឡាញ់ពួកខ្ញុំសោះពីណាថាពួកហែងនឹងមិត្តភក្តិយើងពួកហែងណាគ្រាន់តែជាបញ្ញាក្អែកដែលចង់តាមកតុយហងយើងមួយនឹងតែប៉ុណ្្នឹងឯងហើយសាលីនណាគឺជាមិត្តភក្តិស្លាប់ព្រោះពួកយើងអញ្ចឹងបើសិនជាពួកហែងដូរអាចរិតចំណែងឈ្នានេះគ្នាហ្នឹងណាមកធ្វើអីល្អល្អជាងហ្នឹងណាបែរជាយើងធ្វើអីក៏ដល់ពួកហែងខ្លះនេះនេះសាននិយាយមែនមែនអត់ក៏ហប់ពួកខ្ញុំហ្នឹងណា ពួកឯងគ្មានតម្លៃស្អីឲ្យយើងកុហកអីយល់ទេអូអញ្ចឹងយើងនឹងគ្នាទៅជប់លៀងឲ្យឡានថ្មីឲ្យនីសាហ្មងទៅឃើញទេមានតែសាលីនមួយដឹងឲ្យយើងគិតអីអញ្ចឹងយើងទៅផឹកឥឡូវហ្មងមិនដែរតោះតោះមកសោវិញផឹកថ្ងៃនេះក៏ផឹកទៀតលុយម៉ែណាឥឡូវទៅអត់បើមិនទៅទេខ្ពើ9ហ៎ទៅទៅទៅ នាគារសូមមកជួបចាអរគុណជួបមកបាទលោកសូនេះខាងធនាគារលោកមកមីកាយមែនទេអូខាងយើងខ្ញុំមិនទាន់តាក់ទងទៅលោកទេឬក៏លោកមិនទាន់ទទួលដំណឹងពីខាងក្រុមហ៊ុនយើងខ្ញុំទេអូនៅទេ មានរឿងអីមែនទេលោក ថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មាន ជីវិតរស់រវើងបង្កើតអនាគតល្អឲ្យកម្ពុជា Follow Valut Follow Valut ដែលខ្ញុំចូលចិត្តបំផុតនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងពេលនេះខ្ញុំសូមចូលសាច់ការតែម្ដងណាបាទ នេះលោកនេះជាកិច្ចព្រមព្រៀងដែលលោកមិនទាន់បង់ប្រាក់នោះទេលោកបើលោកកំសាន្តមិនទាន់បង់ប្រាក់ឲ្យពួកខ្ញុំទៀតខាងក្រុមហ៊ុនខ្ញុំនឹងយកប្លង់ផ្ទះលោកទៅលោកដៃឡុងហើយបើលោកមិនបង់ប្រាក់តាមការកំណត់ទេ ខាងធនាគារនឹងរត់អស់យកផ្ទះរបស់លោកហើយខាងធនាគារនឹងរត់អស់យកផ្ទះរបស់លោកហើយរត់អស់យកផ្ទះរបស់លោកហើយ ខ្ញុំខលទៅអ្នកនេះលើកណាក៏គាត់ដែរលើកដែរអ្នកនាងហើយអ្នកនាងតើអ្នកនាងដឹងទេ ថាពេលនេះប៉ាអ្នកនាងកំពុងតែនៅ បន្ទប់សឹកគ្រោះបន្ទាន់ហេតុអីបានគេមិនលើកទូរស័ព្ទទៀតអោទេវតាអើយម្ចាស់ទឹកម្ចាស់ដីពធស័ក្តិសិទ្ធិនៅទីនេះទាំងអស់ សូមជួយលោកប្រុសខ្ញុំឲ្យរួចផុតពីទុកនេះផងចុះឯងទៅទេអ្នកនាងម្ដងទៀតមើលចាអ៊ំខ្ញុំនឹងប្រញាប់ទៅលោកប្រុសអើយលោកប្រុសលោកប្រុសកុំកើតអីណាលោកប្រុសជាមនុស្សល្អសូមទេវតាតាមជួយ ថែរក្សាលោកប្រុសខ្ញុំផងចុះអ្នកគ្រូប៉ែត គាត់មានកើតអីធ្ងន់ធ្ងរដែរអត់មីងអ្នកជំងឺគាត់បានដាច់សរសៃឈាមខួរក្បាលអញ្ចឹងរាងកាយរបស់គាត់នេះគឺមិនអាចកម្រើកបាននោះទេណាដូច្នេះហើយអ្នកជំងឺត្រូវសម្រាប់ព្យាបាលនៅទីនេះដើម្បីតាមដានពីសុខភាពរបស់គាត់បន្តទៀតណាលោកប្រសុំលោកប្រកុំកាត់អីធ្ងន់ធ្ងរអីណាចាំខ្ញុំទៅតាមអ្នកនាង អត់មកជួបលោកប្រុសតតែបាន ដោះហើយអ្ហ៎មកដោះហើយអ្ហ៎អាយុវ៉ៃមកធ្វើអីមានកាយគេមកប៉ាខ្ញុំឲ្យមកជេរខ្ញុំវិញមែនឥឡូវគាត់លេងមកខ្លួនឯងគាត់មានសេវាឲ្យគេមកជេរជំនួសទៀតអ្ហ៎ចាប់គាត់ទៅខ្ញុំមិនទៅទេខ្ញុំចង់ដេកអ្នកនាងមិនមែនលោកប្រុសឲ្យខ្ញុំមកទេ តែលោកប្រុសនៅ បូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើង បង្កើតអនាគតល្អឲ្យកម្ពុជា Follow my road Follow ដែលខ្ញុំចូលចិត្តបំផុតនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំក៏ ចូលទៅចិត្តវាឯងប្រយ័ត្នតែពាក់បំណុលនេះវាមនុស្សស្អីយកលុយគេមកចាយហើយឥឡូវលាយឯងមកហៅអញវាទៀតឯងលឺអត់វាគូអាម៉ាស់ណាដែលពួកយើងណាមានវាជាមិត្តអឺអឺជាកូនសថីឪពុកណាចំពាក់អំណរគេពេញទឹកពេញដីពួយសង្វែកណាធ្វើខ្លួនឯងមិនដឹងចោលទេទៀតណាសុំសរសើរអន់ចរិតពេលនេះហើយវាបានបាក់ស្លាប់ហើយគឺជាហង្សដែលធ្លាក់លើដីនោះអី ពួកស្រីឈួតពួកឯងនិយាយស្អីហ្នឹងនេះហាគេនិយាយប៉ុណ្ណឹងហើយនៅតែធ្វើមិនដឹងខ្យល់នេះទៀតទេលើនេះសានេះសាមកតែសំណាញ់ចិត្តអូយនឹកដងហើយចាថ្ងៃហ្នឹងណាខ្ញុំសប្បាយចិត្តដល់ហើយមានអារម្មណ៍ថាអូយ happy ខ្លាំងមែនតើសប្បាយចិត្តជាងត្រូវឆ្នោតបាន100លានទៀតណាណែចង់ដឹងតិចថាមិត្តភ័ក្ដិសប្បាយចិត្តរឿងអីហាណែចង់សប្បាយអីសប្បាយទៅសប្បាយក្នុងមែននាងឯងទៅមិនមកប្រាប់យើងទេ នេះឯងគ្មានតម្លៃស្អីឲ្យយើងឆ្ងល់ទេបថងទេពួកម៉ាប៉ុន្តែគ្នាសុបាយចិត្តមែនណាណែទោះបីជាឯងចង់ដឹងណាក៏ត្រូវតែដឹងដែរព្រោះថាព័ត៌មានហ្នឹងណាគឺសំខាន់ខ្លាំងមែនតើព័ត៌មានថ្មីចេះតែម្ដងក៏ប្លែកណាមើលប្រមាណដងចោលសាយរះមាត់តែនេះនេះនេះនេះអានមើលអានមើលអានមើលណែណែណែណែអូភ្លេចកថានេះសាជាអានអសបធោភ្លេចខឹងសំតោណា ឥឡូវចាំគ្នាអានឯងស្ដាប់ចុះចាប់ទុកថាធ្វើបត់ឯមនុស្សល្ងងចុះនេះនេះនេះចាំស្ដាប់ណាទៀងជីឯងមែនតើណាថ្ងៃនេះម៉ោងនេះពេលនេះវិនាទីនេះមានរឿងមួយគឺរឿងគ្រួសាររបស់ លោករ៉ាន់គឹមសែនដែលជាមនុស្សរកប្រាក់ចំណូលបាន ក្នុងមួយខែមួយឆ្នាំរាប់រយលានណាប៉ុន្តែឥឡូវនេះហាគាត់ត្រូវធ្លាក់ខ្លួនដុនដា ជួបវិបត្តិខ្សែធនយ៉ាងធ្ងន់ធ្ងរណាឯងមើលមើលអ្នកស្គាល់គាត់អត់ស្គាល់គាត់មើលមើលមើលមើលស្គាល់គាត់អត់ហ៎អូយបធោឯងមិនដឹងថាជាឪរបស់ណាគេទេលោកអើយលោកមិនដឹងថាខូចចិត្តរហូតដល់សម្លាប់ខ្លួនអត់ហ្នឹងតិចគាត់ស្លាប់ទៅហ៎ខ្វះគាត់អត់អូយនេះឈួតឯងឯងភ័យយើងវិញនឹងលបមកនឹងស្លាប់នេះ Thank you. ឯងភេទឯងដែរនឹងឈួតនេះមិនតែក៏ល្អដែរអាយភេទបែកក៏យើងសប្បាយចិត្តដែរឲ្យតែឃើញវាបរាជ័យសំមុខមេតាយ៉ាងម៉េចពេលដែលឃើញនៅឈួតនោះវាធ្លាក់កោតហើយទៅពួកឯងឃើញក្បាលយើងមែនមិនមែនទេណានេះអ្នកណាថា ខ្ញុំក៏អនុមេតាយដែរណែយើងមានស្អីឯងណាថាវាអនុក៏បានដែរបានហើយប្រចាំផងនិយាយទៀតទេចាប់ទុកថាយើងអនុពួកឯងទៅចោះយើងយកព្រមយកពួកឯងធ្វើជាមិត្តយើងក៏បានដែរដោយសារយើងចង់បានអ្វីៗគ្រប់យ៉ាងដែលជារបស់នាងលីសាមនុស្សរបស់នាងលីសានេះមកធ្វើជាមនុស្សយើងដែរ មិនថាមិត្តភ័ក្តិមិនថាស្នេហាយើងនឹងយកមកធ្វើជារបស់យើងទាំងអស់អេត្រូវហើយសេលិនគឺជាមិត្តសម្ដេចពិតរបស់វាបើបានសេលិនម្នាក់ទេក៏កាន់តែល្អដែរចាំទៅមើលចាជាសេលិនចឹងតាមសบายណាណាហើយមេតាទៅជប់លេងមួយពួកខ្ញុំហ៎អូខេអូខេអូខេណាពេលនេះណាពួកយើងអាចនឹងមានក្តីសុខបំផុតហើយណាត្រូវហើយ នេះពួកយើងទៅជួបយើងនៅណាទៅណោះដើម្បីអបអរសាទរនាងនីសាវិឆ្លាក់កោតកន្លែងណាតែខ្ញុំគិតថាយើងគួរតែទៅធ្វើរករឿងនាងនីសានោះសិនទៅដើម្បីឲ្យនាងនោះដឹងថាអារម្មណ៍ពេលដែលត្រូវគេមើងងាយវាឈឺចាប់ប៉ុណ្ណាគឺសងនៅអ្វីដែលនាងនោះ ធ្វើដាក់យើងកន្លងមកក្រឡោក្រឡោជាយសពមែនទេបើបានសេលីនទៅបញ្ឈឺនីសាមិនដឹងជាល្អយ៉ាងណាទេ មនុស្សដែលនេះសាទៅទីបំផុតណាក៏អាចរងទៅបំផុតដែរគិតទេថាសេលីនហ្នឹងណាពេញចិត្តឲ្យអានីសាហ្នឹងណាវាមកចាស់លុយលើខ្លួនឯងនៅសុបាយចិត្តហ៎វាគ្មានទេមនុស្សចិត្តព្រះលើលោកហ្នឹងហ៎ត្រូវអត់អើយចង់ដឹងណាស់ណោះតានីសាហ្នឹងរស់នៅយ៉ាងម៉េចទៅធ្លាប់តែជាហងខោះហើរលើមេឃធ្លាក់មកដល់ដីអីបែបនេះគ្រួសារធ្លាក់កូតអរលីហើយនៅចំពាំម្ដងគេពេញទឹកពេញដីទៀតតែនាងនោះនៅតែធ្វើនឹងខ្វល់ ឆ្ងល់ដល់ទេទុកអញ្ចឹងហើយមិនទៅប្រាប់ទេឲ្យសំមុខចាស់មកពួកយើងមកលុបរូបនេះនេះតាជំទូសាប់អស់ទៅមែនទេទុកធ្វើអីលុបអស់ទៅទុកទៅគ្មានប្រយោជន៍អីទៀតណាមែនទេលុបលុបចោលអស់រូបនេះលុបទៅអស់ទៅកុំឲ្យចង្រៃទូរស័ព្ទរបស់យើងនេះវាគ្រាន់តែជាការចាប់ផ្ដើមនេះនឹងហងធ្លាក់កូន ត់បងគ្រប់យ៉ាងតាំងកែលខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រៃចែកមានសរុបកបអត់ប្រាប់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើង បង្កើតអនាគតល្អឲ្យកម្ពុជា Follow Walut Follow Walut ដែលខ្ញុំចូលចិត្តបំផុតនេះត្រៃចែកមានសរុបរបស់អត់រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯងបាយខ្ញុំ អើខ្ញុំគាត់ឈឺតាំងកាលមកដល់តាំងពីគាត់ចេះរោងចក្រគាត់គឺខ្សែធនគាត់ខំដោះស្រាយណាស់ដែរតែគាត់ដោះស្រាយមិនកើតតែពេលនេះយើងត្រូវបញ្ជូនគាត់ទៅពេទ្យរដ្ឋហើយទើបយើងមានលទ្ធភាពបង់ថ្លៃពេទ្យបានណាអ្នកនាង you បាច់ដូរឯមែនអត់ចាំមើលខ្ញុំទៅទៀតខ្ញុំទៅទៀតរកមើលមានរបស់អីខ្លះដែលខ្ញុំលក់បានសិនណាផ្ទះហ่ะផ្ទះគឺធនាគារគេរឹបអស់គេដាក់លក់ដៃឡុងឲ្យអ្នកនាងនេះវ៉ាលីអ្នកនាងខ្ញុំប្រមូលឲ្យបានអ្នកនាងយកមកអស់ហើយពេលនេះអ្វីអ្វីក៏យើងគ្មានដែរសំបីតិចទេ ទេម៉ែខ្ញុំនៅមានឡានមួយទៀតសល់ឡានណាសល់ឡានណាខ្ញុំយកវាទៅលក់ម៉ែដល់ជួយថែរក្សាប៉ាខ្ញុំផងណាតាមផ្លែតែខ្ញុំមើលអ្វីណាកុំចាំខ្ញុំនៅនឹងឯងអ្នកនាង អីរបស់លោកប្រុសទេលោកប្រុសទៅតែជាវិញសូមទោសសាកសុខទាំងឡាយអើយសូមជួយឲ្យលោកប្រុសខ្ញុំកាប់ដឹងខ្លួនឡើងវិញមកឲ្យរួចផុតពីទុកនេះផងចុះសូមទេវតាជួយគាត់ផងទៅ អូនជួយចាក់សាំងមកពេញមកចាបានបងខ្លួនហើយបង មានលុយទេ នចេញណាគេហ៎បាត់ហ៊ានមកចេញលើយើងណាអូពួកឯងចង់តាមស្រឡាញ់យើងមែនទេណែសំទោសហើយយើងមានសង្សារហើយជួយមិនបានទេអេធ្វើស្អីអេពីណាមិនហ៊ានមកចាប់ដៃយើងចឹងហ៎ហើយពួកឯងចង់ធ្វើស្អីនៅទីសាធារណៈហ្នឹងហើយក៏ពួកឯងឃ្លានស្រីមែនបើឃ្លានស្រីខ្លាំងណាពួកឯងរកខុសកន្លែងខុសមនុស្សហើយវ៉ៃតោះរកស្រីផ្សេងទេកណ្ដាលថ្ងៃកណ្ដាលអីនេះណែនាង គួរតែគោរពពាក្យសម្ដីរបស់អ្នកនាងផងម៉េចហើយពួកឯងចាំពួកឯងឈឺចាប់ហ៎បើដឹងខ្លួនហើយថាអ្នកឆ្ងាយហ៎ឡានរបស់អ្នកនាងត្រូវបានក្រុមហ៊ុនរបស់ខ្ញុំរឹបអូសហើយគឺបំណុលរបស់ប៉ាអ្នកនាងជាពាក់ហើយឡានមួយនេះលោកកំសានក៏មិនបានឲ្យលុយគ្រប់ដែរអញ្ចឹងខ្ញុំនឹងយកឡាននេះទៅទូទាត់ជាមួយម្ចាស់ហាងហើយស្អីគេលុយឡានគ្រប់មែនប៉ាខ្ញុំនឹងមែន ហ្នឹងហើយណែពួកឯងដឹងអត់ថាពួកឯងកំពុងតែប្រឌិតរឿងអីចឹងមកអេអ្នកនាងអ្នកនាងអ្នកនាងកុំខ្វាន់ចឹងអ្នកនាងអេអ្នកនាងអ្នកនាងអ្នកនាងកុំខ្វាន់ចឹងអ្នកនាងឡើងហើយយើងណាហើយទឹកយកទៅណាអ្នកនាងកុំខ្វាន់ចឹងអ្នកនាងណែអ្នកនាងគួរតែធ្វើចរិតឲ្យថ្លៃថ្នូរបន្តិចទៅបើមិនអញ្ចឹងខាងខ្ញុំនឹងប្តឹងប៉ូលីសចាប់អ្នកនាងហើយណែអានឹងឡើងមកយើងណាណាឲ្យពួកឯងមកយកណែអ្នកនាងប្រយ័ត្នយើងប្តឹងប៉ូលីសមែនតើណា អូយនេះនេះជាអ្នកមានតាក់ខ្លួនមែនទេអ្នកនាងនេះដែរចង់ចូលគុកមែនទេខ្ញុំនឹងប្តឹងប៉ូលីសឲ្យចាប់អ្នកនាងដាក់គុកតែតាមពិតមើលទៅអ្នកនាងគួរអាណិតខ្ញុំក៏មិនចង់បង្ករឿងឲ្យបែងឆ្ងាយដែរតែបើអ្នកនាងនៅធ្វើបែបនេះទៀតខ្ញុំថាពួកខ្ញុំវាធម្មតាឯសោះខ្ញុំនឹងប្តឹងអ្នកនាងពីការកិច្ចវេះមិនតងបំណុលរបស់ក្រុមហ៊ុនហើយប្រើអំពើហិង្សាដាក់ពួកខ្ញុំទៀតផងប្តឹងឯ បើថាចង់ប្តឹងក៏ប្តឹងទៅណែទៅតែប្តឹងលឿនណាបើសិនបានប្តឹងចឹងហើយយើងនឹងប្តឹងតបទៅឯងវិញពីបិទយកលេបមកធ្វើបំរល់គេហើយចង់មកគម្រាមអូហើយមួយទៀតពីបិទចាក់ដៃរបស់យើងនេះតែថាអាចមានបំណងអីផ្សេងក៏ថាបានដែរម៉េចបានហើយតោះយើងនៅយូរពេកឡើងតោះ ស្គីមនេះតាយ៉ាធ្លាក់ យើងនឹងបញ្ជាក់ឲ្យវាដឹងថាខំដូចជាយើងនេះគឺមិនងាយចោះចាញ់ទេអ្នកនាងមើលថែខ្លួនផងណានេះអ្នកនាងយកទៅអាចបដអសន្នបានខ្លះដែរកាងាយមកងាយងាយមកឯងចេះភាសាចឹងធ្វើអ្នកបកប្រែចុះប្រាក់ខែបានប៉ុន្មាន40ម៉ឺនខ្ញុំដាក់ពាក្យនៅនឹងគឺខ្ញុំត្រូវធ្វើការនៅនឹងមានរឿងការឡើងនឹងណែឯងកុំចុះចាញ់ឯណា កូនជាកូនអ្នកជំនួយកូនសន្យាថាកូនមិនធ្វើឲ្យប៉ាអស់សង្ឃឹមទៀតទេណាព្រោះកូនមិនចោះចាញ់ទេអាចធ្វើការបានដែរអូហើយតាមខ្ញុំមើលទៅគេជាកូនអ្នកមានត្រូវឯងណែណែណែណែដើរមើលឯងមនុស្សប៉ិនមនុស្សដើរបុកគ្នាអញ្ចឹង ជួនកាលត្រូវជួនខំមានកំហុសជារឿងធម្មតាព្រោះអ្វីដែលបានមកមិនដូចចិត្តបងប្រាថ្នាតែប្រាប់ខ្លួនឯងត្រូវរៀនរងចាំបន្តប្រាពារឹង